បើភ្លើងពេកអត់ទៅនៅលើអត់ធន់ម៉ាំងម៉ាំងឲ្យបើចង់ចំមន់ចំចេះនេះអង្គនេះរៀបចំឲ្យស្អាតមកអើយចំតាមគាត់នេះបងខ្មែរគាត់អ្នកចំមន់តកែមកគាត់អ្នកចំមន់ចង់100មន់ជាងបងបងតែចង់ចំមន់មើលតាមគាត់ចំគាត់ចំតែឯង បានច្រើនកូនចៅមួនខ្ញុំបានច្រើនកន្លែងគាត់ដាក់ចាំបែកបែកគ្នាមើលហើយនេះកន្លែងដាក់ពងមួនលៃយើងចំមួនវាអត់សូវស្អុយអាចជ្រូកដូចអាចជ្រូកទេចំជ្រូកស្អុយស្អុយលើគេពិបាកចំមួននេះសមីមានមួនធំធំមកខ្ញុំអូនៅខ្មែរយើងសមួយមលៀនមួយមលៀនចំមួនជួលហ្មងថ្លៃមួនថ្លៃហ្នឹង đi coi nó cho môn như là môn